តបដេតបដាហើយវាម៉េចអាសរីចានៅក្មេងកុំចង់មកប៉ាកុំមកកុំសរីចាប្រឡូកសង្គមឡើងច្បាស់ហើយសរីចាដល់លេងដាច់យប់មិនដែលនឹងចូលផ្ទះសរីចា ក្នុងមានសង្គមងងឹតល្ងឹតឆឹងសរីចាបងក៏តែរឿងអ៊ុក្រិតឆ្អែតឆ្អល់សរីចា វិតរស់2013ខ្ញុំនៅចាំវាមិនភ្លេចទៅសាលានឹងគេដែរតែពូកែតខាងកិច្ចបូកឡូជុកតកកឬកឡើងកោះពេញអង្គុយមកអាគារអមទាំងរលឹមស្រេចស្រេចមានម៉ូតូអសងមានទាំងម៉ូតូនិចមានប្រុសមានស្រីបាយស្លុយឡើងទេ ពួកគេមានអាវុធអាពូមកប្រយ័ត្នបន្តិចចោះចាញ់សិនចុះព្រោះយើងមានគ្នាតិច ខ្ញុំសេរីចាស់ចូលចិត្តបហមតោដើរលេងមានអាវុធកាងក្លឹបអប៉ូឡូស៊ីហ្គាហើយថាមគ្មានអាណាក៏ចង់មកកោគ្នាខ្ញុំវាមានច្រើនប្រហែលជាង100ម៉ូតូដើរលេងដាក់យប់ហ៊ានបថុយតាមផ្លូវហើយបើកអញបេះដោះមួយគ្រាសិនទៅមើលឆ្វេងមើលស្ដាំបុកឲ្យជាប់ចាប់ឲ្យត្រូវប្រយ័ត្នបលីសតាមពួកយើងវាតល់ផ្លូវសេរីចាស់ធ្វើអីតែប្រទេសតែប្រដាហើយវាមិនអាសេរីចាស់ ក្មេងគុំចង់មកខ្វះសេរីចាស់ប្រលោកសង្គមយ៉ាងច្បាស់សេរីចាស់ដើរលេងដាច់យប់មិនដែលចូលផ្ទះអូសេរីចាស់នៅក្នុងសង្គមងងឹតល្ងឹតឆឹងសេរីចាស់បងកតែរឿងឧក្រិដ្ឋឆ្អែតឆ្អល់សេរីចាស់បដូរក្បាលឲ្យទៅជាក្តិតសេរីចាស់ ក្នុងមួយជីវិតមុននឹងជាប់ខ្នោះគិតតែខ្លួនឯងអ្នកខ្លះមិនទៅខ្លាចងាប់ទូប៉ូលីសហើយនឹងច្បាប់ក៏ប្រឆាំងរបស់លោកម្សៅមានទាំងក្របមានទាំងដុំគឺវាក្តាំងគឺវាខ្លាំងអោះដូចមិនសូវខ្វល់ឯពីរឿងដាច់លុយពេលដែលដាច់ខ្លាំងពីម៉ូតូចេញរុយចេញទៅបេះទៅបោចចេញទាំងបថយ ពេលដែលបានលុយយកទៅកក់មកបរហុយមានកបិតមានបថៅមានទាំងដែកមានទាំងបងយកហើយតោះចេញទៅដានស្លាប់ដូចជាហងកុំមកប៉ះកុំមកពាល់ទ្រុតែដៃអញមិនចង់តែបើចិត្តឲ្យចង់សាយទុកឲ្យអញបដូរមកបងអង្គុយផឹកកាហ្វេអានរឿងនិទានផឹកតិចតិចគេថាប្រយ័ត្នមានជួបមួយថ្ងៃបីកញ្ចប់ឯមិនក៏មិនឃើញញៀនមិនស៊ីមិនដេកព្រោះកាពះវាមិនឃ្លានទេចាស់ធ្វើអីតបដេះតបដាហើយវាមិនអាសារីចាស់ នៅក្មេងកុំចង់មកប៉ាំងកុំម៉ាស់កុំសារីចាស់ប្រឡូកសង្គមឡើងច្បាស់អស់ហើយសារីចាស់ដល់លេងដាច់យប់មិនដែលនឹងចូលផ្ទះអស់សារីចាស់ក្នុងនាមសង្គមងងឹតល្ងឹតឆឹងសារីចាស់បង្កតែរឿងអุกក្រិតឆ្អែតឆ្អល់សារីចាស់បដូរក្បាលឲ្យទៅជាក្តិតអូ សរីចាស់ចែកចោលអស់ហើយ នៅក្នុងមួយជីវិតរកខ្លួនសំណោះកាយសំណោះមកដៃទៅនៅផ្ទះសំណោះកូនជាប់ខ្នោះអ្នកមកដៃមិនសើស្ទះអ្នកមកដៃតតស្លុតដុតធូបសំពះព្រះអាកូនអ្នកមកដៃឆាប់ដល់លប់បានមកផ្ទះខ្លួនដើរផ្លូវខុសក៏តាពាកសបាយ មានអាពៀនកាញ់ឆាសុកចិត្តទៅចាំមកដៃឈាមស្រក់ពេញដីក៏មិនយំសោះឡើយទម្រាំដឹងខ្លួនខុសគឺមានតែពាកថាដៃបិទភ្នែកវេកញែកឈប់គិតពីរឿងចាស់ ចង់កាន់ក្រាស់គុំចង់ធ្វើអ្នកខ្លាំងហើយមិនស្ដាប់ពាក្យចាស់ម៉ែឪខំប្រដៅមិនមិនស្ដាប់គាត់ខ្លាស្ដាយខ្លួនស្ដាយប្រាំងគឺវាហួសពេលអស់វាបដិសារីព្រោះតែដៃចុះខ្នោះនេះហើយសារីចាស់មានប្រវត្តិអាក្រក់លទ្ធផលចង់ក្រោយគឺជីវិតសោកអាក្រក់សារីចាស់ធ្វើអីក៏បដិសតបដាហើយវាម៉េចអាសារីចាស់នៅក្មេងកុំចង់មកប៉ាងកុំមកកុំសារីចាស់ ប្រឡូកសង្គមឡើងច្បាស់អស់ហើយសារីចាស់ដល់លេងដាច់យប់មិនដែលនឹងចូលផ្ទះ